បាទឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរយើងក៏លេខមកមើលបាកាឡាករ11អ្នកដំបូងនៅលើបាទីលៀននេះម្ដងបាទទំនង លេខរបស់លីវើពូលមិនផ្លាស់ប្ដូរបាទ433បាទបំរើ បាកាពេលនេះមានបាកាឡាករបាអានដុលបាកាបាបាអានត្ររ៉ូប៊ិនសុនបាទបំរើវិជណាដាំហ្វាប៊ីញ៉ូនិងឆេមីលណឺបាទចំណាយប្រយុទ្ធមានបាកាឡាករបាទមូហាម៉ាត់សាឡារ៉ូប៊ឺតូហ្វាមីណូនិងបាកាឡាករសាឌីអូម៉ាណេបាទរៀលម៉ាឌ្រីតបាទទំនងលេខអត់ផ្លាស់ប្ដូរដែរបាទ433បាទការពារមានដូចជា Mendy បាទ Fernandes បាទម៉ាទីអូបាទហើយបំរើមានដូចជាបាទតូនីក្រូសបាទកាស៊ីមីរ៉ូបាទលូកាម៉ូទ្រីកបាទប្រយុទ្ធជូញៀការ៉េបេនស៊ីម៉ានិងបាទកាឡាកូម៉ាកូអាសេនស៊ីអូបាទតុបមីសិនបាទអេបាទថ្ងៃនេះរៀងគ្រាន់បើតិចបាទលីហ្វូបាទដូចអាទី1អត់សូវមកទេឱកាសកន្លែងទី1របស់សាឡាបាក់ប៊ីថាឲ្យសាឡាឲ្យយយសាដេអូម៉ាណេល្អមែនទែនអាន់ត្រ៉ូរូប៊ីសុនបាទបេនស៊ីម៉ាស៊ីម៉ា ស៊ីម៉ាចាក់ចូលកដាលតបមួយតូនីក្រូវ៉ាន់ធូរេកលេជាមួយអាម៉ៅតូនីក្រូកាត់មិនជើស្រាំតាក់ខ្សែកាពីលូកាម៉ូទ្រីបាទអូបាទបានមួយជើងនឹងគេបាទលូកាម៉ូទ្រីអត់តែបាទតាក់ជើងខ្សែកាពីហីបាទម៉ូទ្រីតាក់ជើងកាបាក់បាទបានកាបាក់យងសាឡាបាសាឡាបាសាឡាតែឱកាសកន្លែងនេះរបស់ក្រុមបាលីហ្វូរ៉ូបូតូហ្វាមីណូចាក់មកចែមីលណាមីលណាមីលណាអាស្រាមតែមីលណា តែមកអីនេះឲ្យតែបានសុនមកជីជាងបើមានឱកាសតែបើអត់បានសុនបើបាល់នេះបើសិនជាមិនទំហឹងនឹងល្អប៉ុណ្ណាទេបើមួយទល់មួយគឺបើច្បាស់មែនតើបើអាយ៉ាស់បើដាច់ចកេះល្អមែនតើបើរិចបេនស៊ីម៉ាបើបេនស៊ីម៉ាបើបេនស៊ីម៉ាក៏មិនសិនបេនស៊ីម៉ាកាត់មួយជើងឆ្វេងគេយ៉ាស់ប៉ាន់ពោតោបាប៊ីថៅបេនស៊ីម៉ាបើតែសុទ្ធ បើតិចនិចបើអត់សុទ្ធប្រើកម្លាំងទេបើបេនស៊ីម៉ាបាញ់មិញបើស្លាប់ក៏ស្លាប់អាន0បើអាន0ទៅឯអាន0អូបាល់វិញវិញអាន0អាន0ចាក់មកវិជ្ជាដល់មកបើអត់កាត់ទេអាន0បើអាន0អាន0ទៅទៀតអាន0អាន0កាត់ចូលដល់វិជ្ជាដល់បើអូយបើវិជ្ជាដល់បើបាញ់ចោលទៅហើយបើវិជ្ជាដល់បើល្អមែនតើបើក្នុងប្រអប់ទីបាទអាន0បើបាល់នេះល្អមែនតើបើមកមើលរូបភាពយឺតៗបើសាឡវិញដល់អស់គ្នា បាទកាត់មកជើងស្ដាប់បំបញ្ញមិញតែដល់បាល់នេះវិជ្ជនាដុំសុតលូនបាទវិជ្ជនាដុំតតអត់បើពេញប្រអប់ជើងទេបាទអត់តន្តណាទេបាទដើរបើថាការប្រកួតយកអត់តបានលេងអេដមីនក៏អត់តបើកម៉ៃដែរកន្លែងនេះបាទរ៉ូបូតូហ្វាមីណូបាទមកជើងស្ដាប់មកអ្នកចាំទីជួយសង្គ្រោះបាល់បានទៀតជំនឿដល់វិជ្ជនាដុំកម្មស្លាប់ស្ដាំអាណុលអាណុលក្រោះចូលកដាលតែមកក្បាលបាទរ៉ូបូតូហ្វាមីណូទៀត បាទចូលតង់ទី2នេះប្រិមិត្តយើងនៅនេះជួយ បាទ share ឲ្យមានឡើងវិញមកបាទឥឡូវនេះយើងបាន 1k មកវិញហើយបាទជួយ share ឲ្យច្រើនច្រើនមកបាទប្រើដែរបាទក៏លេខមកមើលរូបភាពបាទយឺតយឺតអសាលមិញអ្នកគ្នាអ្នកស្រឡាញ់ផុសម៉ៅបាទក្រាស់បងម៉ៅឯហ្នឹងគឺខកចិត្តហើយបាទណែបាទទៅហើយកន្លែងនេះឱកាសរបស់ក្រុមរៀបអាទិត្យបាទជួយយី បើអត់ចូលទេបើជូញាបើអូយបើជូញាអើយជូញាបើកាត់កន្លែងបើអាណុលអាណុលក្រោសចូលកដាលបើតែតមកក្បាលបើអីយយបើចេញក្រៅថៃបើឌីយោចូលតាអាបាទត្រូវហើយបាទម៉ាលីបូអីហ្នឹងមកលមោមអីមកលមោមឲ្យចេះក្រែងចិត្តប្រិមិត្តយើងផង ដល់គ្នាឯកានោះឲ្យខំឲ្យរោគសង្សាយមួយនោះមករោមបានហុងបាទដល់ថ្នាក់នេះខមមិនរោសង្សារលេងខមមិនមកទៀតទេបាទមានអីទៀតបាទអបអសាតូបាទទៅលើក្រុមបារីលម៉ាឌ្រីតបាទឡើងទៅវគ្គ4ក្រុមចុងក្រោយបាទសង្ឃឹមថាឡើងទៅវគ្គ4ក្រុមចុងក្រោយនឹងឡើង ទៅវគ្គបាទ final ជាបន្តបន្តទៀត